ពួកយើងនិយាយពីរឿងភាពខុសត្រូវនៅក្នុងសង្គមឬក៏និយាយពីកុសលនិងអកុសលសមាទិដ្ឋិមិច្ឆាទិដ្ឋិអញ្ចឹងនៅក្នុងសង្គមមនុស្សប្រកបជាមានអ្នកមិច្ឆាទិដ្ឋិប្រកបជាមានអ្នកសមាទិដ្ឋិអញ្ចឹងនៅពេលណាដែលយើងនិយាយឲ្យពីភាពខុសត្រូវកុសលអកុសលនោះប្រកបវាខ្ទាស់ចិត្តអ្នកកំពុងតែខឹងអ្នកកំពុងមិនចូលចិត្តហើយបើគេមិនចូលចិត្តទេគេមិនសរសើរយើងមិនកើតមិនត្រូវបង្អាប់យើងមិនត្រូវបចោលយើង អហើយបចោមែនតែនទៅគិតឲ្យ positive មែនតែនណាអ្នក ដែលស្អប់យើងបចោរឿងល្អទេ តែរឿងដែលគួរឲ្យភ័យបំផុតគឺអ្នកដែលស្អប់យើងសើយើងអាហ្នឹងអាហ្នឹងគួរឲ្យភ័យមានតែយើងកំពុងគ្រោះថ្នាក់ហើយបានគេថាណៃធ្វើត្រូវហើយធ្វើទៅធ្វើទីទៅធ្វើទីទៅពួកយើងដូចឃើញយើងបងបើកឡានចូលជ្រោះអញ្ចឹងអឺណៃបើកត្រូវហើយណៃបើកត្រូវហើយ ហ្នឹងហើយព្រោះបំណងរបស់គេចង់ឲ្យយើងធ្លាក់ជ្រោះដល់ពេលយើងដឹងយើងបត់ទៅរកផ្លូវត្រូវវិញគេជេរយើងអត្តបលយកមិនក៏ទៅផ្លូវហ្នឹងទៅផ្លូវនោះអញ្ចឹងសត្រូវជេរយើងហ្នឹងមិនមែនគ្រោះថ្នាក់ទេហ្នឹងហើយមែនតែនទៅនរណាក៏ដោយសត្រូវក៏ដោយមិត្តក៏ដោយជេរវាអត់មានជាតំណគ្រោះថ្នាក់ទេហ្នឹងហើយគ្រោះថ្នាក់បំផុតសរសើររឿងដែលមិនគួរសរសើរជាងការយើងជោចំពោះរឿងដែលគេលើកដែលយើងអត់មានក្នុងខ្លួនផងអាហ្នឹងគ្រោះថ្នាក់មែនតើ គ្រោះថ្នាក់ណាអញ្ចឹងបានទៅនេះឃើញមនុស្សច្រើនអាត្មាកាន់តែភ័យខ្លួនអាត្មាកាន់តែប្រាប់ហ្នឹងហ្នឹងហើយកុំមើលឃើញអាត្មាជាព្រះមកពីណានោះគ្មានទេ ធម្មតានោះកាន់តែបយលទៅធัวតាហើយវាជាការពិតមិនមែនដោះខ្លួនអីទេឃើញអ្នកអ្នកជឿមនុស្សល្បីល្បីជឿមនុស្សអស្ចារអស្ចារឲ្យខូចចិត្តទេខូចចិត្តដោយសារអីលើកដូចព្រះដល់លើកដូចព្រះ ដោយចិត្តនៅប្រែតោះថ្ងៃណាមួយចេញមកខូចចិត្តបណ្ដោយហ្នឹងហើយដូចញោមម្នាក់ដែលគាត់ធ្លាប់ជឿគ្រូគាត់ម្នាក់ដល់ពេលដល់ពេលគាត់នៅចិត្តយូរឃើញអំពើមិនល្អគាត់គាត់ខឹងគាត់កើតទុកឲ្យមកជួបអាត្មាហ្នឹងអាត្មាបញ្យល់ញោមឥឡូវយើងឲ្យកំហុសណាគេអាត្មាលើកឧទាហរណ៍កំប៉ុងមួយអញ្ចឹង យើងអ្នកឲ្យតម្លៃថាកំប៉ុងនឹងស្អាតយើងទៅកលុកកលុកស្រាប់តែហៀរបស់ស្អុយមកយើងថាកំប៉ុងនឹងក្បត់យើងតែអត់ទេវាមានរបស់ស្អុយក្នុងនឹងយូរហើយយើងមើលខុសហ៎យើងអ្នកមើលខុសចឹងបានមើលនៅក្នុងពធជនឲ្យមើលថាដូចត្រីទាំងមូលចឹងថានៅក្នុងត្រីនឹងមានឆ្អឹងហ្នឹងតែកុំទាស់ឆ្អឹងរហូតដល់ចោលសាច់តែក៏កុំឃើញសាច់ភ្លេចឆ្អឹងប្រយ័ត្នស្លាក់យល់ទេ ដូចអាត្មារហងៃហ្នឹងអាត្មាគ្មានទុខ្វល់ថាជាអាត្មាកម្មអីបើគេជេរអាត្មាច្រើនម៉េចហ្នឹងអាត្មាអត់ខ្វល់ចឹងទេតែអាត្មាឃើញច្បាស់ថា ទី1គេជេរអាត្មាអកុសលរបស់គេនេះមកឃើញចឹងវិញច្បាស់ហើយអាហ្នឹងច្បាស់ហើយបើកម្មអីរបស់អាត្មាពីមុនអាត្មាមើលអត់ឃើញទេតែដែលអាត្មាមើលឃើញដែលអ្នកប្រមាថអាត្មាអាត្មាឃើញថានៅក្នុងមិនមែនកំពុងកើតកុសលទេនៅនឹងកំពុងកើតអកុសលកើតសេចក្តីប្រ ម៉ាទម៉ាឃើញច្បាស់ទី2ដែលកំពុងលឺពាក្យគេប្រមាថហ្នឹងអាហ្នឹងជាអកុសលវិបាកដឹងប៉ុណ្ណឹងជាអកុសលវិបាកចុះតើវាជាការរាំងស្ទះទេអត់ទេអានឹងផល ចាស់បើវាសោយហើយវាអស់ហ่ะឧទាហរណ៍ថាបើអាត្មាធ្លាប់ជេរប្រមាថគេពីមុនឥឡូវគេជេរអាត្មាវិញមានន័យថាដល់ពេលសងហើយតែគេជេរយូរយូរហត់ឈប់ជេរទៅមានន័យថាអាត្មាសងកាន់តែកាន់តែចិត្តអស់ហើយបើអាត្មាជេរប្រមាថគេវិញមានន័យថាអាត្មាថែមថ្លៃការ អត់ព្រមទទួលប៉ុណ្ណឹងចង់ទទួលឲ្យគេជេរលើសនឹងទៀតអញ្ចឹងដែលថាព្រមទទួល ថាឲ្យគេជេរហ្នឹងមានន័យថាអាត្មាកំពុងតសងវិបាកកម្មចាស់របស់អាត្មាទេហ្នឹងហើយអាត្មាមិនតហ្នឹងមិនអាត្មាខ្លាចទេគាត់តែជេរមានស្អីបាក់អាត្មាពីក្មេងជេរមិនត្រឹមជេរតមាត់ថាធ្វើដៃទៀតហ៎ពីក្មេងជេរពេលឆ្លោះគ្នាជេរមិនទៅតមាត់ទេណាអាត្មាធ្វើដៃទៀតហ៎ វាអត់ពិបាកទេការជេរអត់ពិបាកទេប៉ុន្តែវាសន្សំកម្មអាក្រក់ថ្មអត់ធ្វើអញ្ចឹងណាហ្នឹងហើយអញ្ចឹងស្អីដែលដឹងច្បាស់ដឹងខ្លួនយើង ខណៈទទួលការជេរប្រមាថពីអ្នកដទៃបើយើងខឹងដែរក៏យើងដឹងដែរអូចិត្តហ្នឹងអន់ណាអូចិត្តហ្នឹងតោមនោះហ្នឹងហើយអញ្ចឹងចំណេញឬខាត ពេលតោមនោះខាតឃើញទេព្រោះយើងអត់ព្រមសងគេមែនទេ អានឹងប្រើពាក្យសងអញ្ចឹងប៉ុន្តែពេលវាគ្មានសងគ្មានអីទេប៉ុន្តែប្រើពាក្យថាដូចសងមែនតែនទៅវាគ្មានមកសងស្អីទេគ្រាន់តែព្រមទទួលដើម្បីឲ្យចិត្តហ្នឹងវាព្រមទៅវាអត់កើតទុកទេអញ្ចឹងសំណួរសួរថាតើជាតិមុនធ្វើអីបាននិយាយទៅធัวសោះគេជេរប្រមាថអញ្ចឹងនិយាយទៅធัวសោះគេថ្មដែលថ្មដែលដាក់សំណួរហ្នឹងឯងដែលលើថ្មនិយាយឯងអត់ទេ មានតែថ្មនិយាយថាបើនិយាយចឹងអត់មានអ្នក ថាឲ្យអាត្មាសោះទៅចម្លែកសូមនិយាយចង់ឲ្យលោកម្ចាស់អ្នកម្ដាយខ្ញុំនៅទីនេះទៀនម្ចាស់មិនដឹងថានឹងជាការឃើញរបស់ខ្ញុំហើយនឹងសង្កេតរបស់ខ្ញុំចង់ឲ្យលោកម្ចាស់ជួយឲ្យអូបាតអ្នកម្ដាយខ្ញុំដោយថាគាត់ នៅជាប់ជំពាក់ទៀនតើខ្ញុំបញ្យលគាត់ហើយតែដូចជាខ្ញុំអត់មានក្លឹះអីដែលបញ្យលគាត់ឲ្យគាត់ គុំជាប់ជំពាក់ដូចជាគាត់នៅតែថាគាត់ដឹងក្តីមកគាត់អត់តន់អត់បានចូលសាលាអញ្ចឹងណាទៀនហើយគាត់ស្ដាប់ទៅទៅតែនៅអបគុណលោកម្ចាស់តាំង2007ហ្នឹង បានជួយបានសំលេងធរលោកម្ចាស់ទីលោកពយលហ្នឹងបានខ្ញុំកណាជួយបាន ទាំងម្ដាយបានដោះស្រាយទាំងកូនទាំងប្អូនឥឡូវហ្នឹងទាំងប្តីទៀតដោះស្រាយបាន ចឹងតែចង់ឲ្យសូមលោកម្ចាស់ជួយអវត្តឲ្យម្ដាយខ្ញុំគាត់ដូចថាជាប់អំពាក់ហើយនៅរឿងថាកម្មលោកម្ចាស់ឲ្យតានិយាយអីតិចគាត់ថាកម្មគាត់នឹងកម្មធ្វើកម្មអីទេចង់ឲ្យលោកម្ចាស់ជួយឲ្យកលឹះអីកុំឲ្យគាត់នៅ កតាកម្មហ្នឹងចង់ឲ្យគាត់នៅបដោតតាតាឥឡូវហ្នឹងទៀនគាត់ស្ដាប់ធម៌លោកម្ចាស់ឲ្យបានកូនវិជុហ្នឹងស្ដាប់រហូតប៉ុន្តែគាត់នៅតែមិន នេះសូមលោកម្ចាស់ជួយឲ្យកន្លែងនឹងតិចទៀតអឺយ៉ាងណាក៏ថ្មអនុមោទនាដែរដែលគាត់បានស្ដាប់អញ្ចឹងណានឹងបានបើកឱកាសស្ដាប់ហើយអ្វីដែលញោមជាប់មកយូរហើយនឹងមិនមែនគាត់សំរយៈបាពេលខ្លីទេសំរយៈពេលវែងដោយសារអីគាត់លើពាក្យកម្មលើពាក្យពី ឬពាក្យស្អីហ្នឹងឮតែពីវត្តហ្នឹងឯងឮតែពីចាស់ចាស់មកណាស្អីតិចទៅកម្មស្អីតិចទៅកម្មប៉ុន្តែมันបានទទួលការបញ្យលទេឮគេនិយាយស្អីទៅកម្មខ្ញុំអាហ្នឹងកម្មខ្ញុំអាហ្នឹងដល់ចឹងទៅជាមួយគ្នានឹងការឮពាក្យកម្មហ្នឹងវាបង្កើតទិដ្ឋៈខាងក្នុង បានជាមានបនរំដោះកម្មពីហ្នឹងដោយសារអី ដោយសារកើតទឹកថេជាមួយនឹងពាក្យលឺកម្មនឹងតែម្ដងជាមិនពាក្យរបស់ព្រះសម្មាសម្ពុទ្ធបរិញ្ញពាក្យកម្មពាក្យបាបពាក្យបុណ្យមិនមែននិយាយតែនៅក្នុងពុទ្ធសាសនាទេនៅក្នុងសាសនាដទៃក៏និយាយដែរប៉ុន្តែសំខាន់គេផ្ដល់ទិន្នន័យថាម៉េចអាការពយល់ហ្នឹងឯងអញ្ចឹងហើយបានអាត្មាឃើញ ពុទ្ធបរិស័ទយើងទូទាំងប្រទេសคล้ายជាជនរងគ្រោះនៃជំនឿ មែនញោមម្នាក់ច្រើនអ្នកខ្លាយជាជនរងគ្រោះ ដែលលឺពាក្យនឹងហើយ បង្កើតនៅទឹកថេរហូត រស់សេចក្តីសុខក្នុងជីវិតអត់ឃើញទេមួមងស្ដាយចេះចោះ